បាទអូខេថ្ងៃនេះបង្ហាញអំពីការកាត់ត King Master អូខេកម្មវិធី King Master បាទអញ្ចឹងពេលដែលយើងចុចហើយយើង បានរូបភាពអញ្ចឹងបន្ទាប់មកយើង create new អញ្ចឹងអាហ្នឹងយើងយករូបថ្មីអូខេអញ្ចឹងពេលពេលដែលយើងចុចអញ្ចឹងហើយអញ្ចឹងវាសូសាប់ទូចទូចនេះវាមាន16 9វាមានបឈរ9 16 1.1ហើយនេះទាំងអស់នេះគឺជាសັບដែលយើងចង់បានអញ្ចឹងប្រសិនបើយើងថតលក្ខណៈបញ្ឈរយើងយកអាមួយណាក៏បានអញ្ចឹងយើងជ្រើសរើសយក16.9ពឹកបន្ទាប់មកយើងចុច next អូខេចុចវាខ្លាំងពេកមកអញ្ចឹងវានឹងបង្ហាញពាក់ព័ន្ធនឹងរូបដូចនេះបន្ទាប់មកយើងចុចរកពាក្យថា media បាទ ពេលដែលយើងចុចអញ្ចឹងហើយយើងចង់យករូបថតឬក៏វីដេអូណាដែលយើងចង់កាត់តអញ្ចឹងយើងចុចលើរូបមួយនេះបាទដៃនេះបាទអញ្ចឹងវានឹងសូរូបឬក៏វីដេអូដែលយើងចង់បានអញ្ចឹងនេះវាមកបាទនេះវីដេអូនេះបាទនេះសិតវីដេអូណាបាទយើងណាច់មកបាទអញ្ចឹងពេលដែលយើងណាច់ហើយ យើងនឹងបានរូបរបៀបនេះនេះបាទអញ្ចឹងអានេះជាលក្ខណៈវីដេអូអានេះជា photo អញ្ចឹងខ្ញុំបានចង់បានជាវីដេអូលើវីដេអូហើយខ្ញុំចុចពាក្យថា all អញ្ចឹងវានឹងមានវីដេអូជាច្រើនដែលយើងបានធីកវាហើយវានឹងលោតមកអញ្ចឹងខ្ញុំជ្រើសរើសយកវីដេអូមួយនេះដែលខ្ញុំបានកាត់តហើយបាទបន្ទាប់ពីយើងចុចវីដេអូអញ្ចឹងហើយយើងចុចសញ្ញាធីកនេះអញ្ចឹងវានឹងសូនៅវីដេអូ អឺដែលបានយើងដែលបានកាត់តឬក៏វីដេអូដែលយើងមិនទាន់បានកាត់តអញ្ចឹងលើកទី1ខ្ញុំបង្ហាញអំពីវីដេអូដែលខ្ញុំបានកាត់តហើយចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញអឺសាប់មួយមួយឲ្យ detail បន្ថែមទៀតបាទបន្ទាប់ពីយើងចុចចឹងហើយយើងចង់មើលវីដេអូហ្នឹងខ្លីឬក៏វែងយើងចុចអូខេនេះបាទអានេះទូចនេះណា បាទឃើញទេអញ្ចឹងវីដេអូយើង ដែលខ្ញុំបានកាត់តហើយគឺល្អបែបហ្នឹងអញ្ចឹងលើក្រោយខ្ញុំនឹងបង្ហាញឲ្យក្បោះក្បាយអំពីការកាត់តយ៉ាងម៉េចឲ្យបានចេញជាវីដេអូហ្នឹងបាទអញ្ចឹងអរគុណច្រើន សម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេច Subscribe នៅវីដេអូមួយនេះផងបាទដើម្បីលើក្រោយលើក្រោយដើម្បីទទួលនៅបានវីដេអូថ្មីថ្មីដែលខ្ញុំបង្ហាញអំពីរបៀបនៃការកាត់តវីដេអូតាម King Master អរគុណជម្រាបលាបាយបាយ